រឿងកំណប់នៅក្នុងសមុទ្រអស់ការជាយូរលងណាស់មកហើយមាន ស្ដេចចៅល្បីល្បាញម្នាក់គាត់ពូកែលួចខ្លាំងណាស់គ្រប់កន្លែងដែលគាត់បានលួចគ្មាននរណា អាចចាប់គាត់បានឡើយឲ្យតែនៅ ទីណាមានទ្រព្យសម្បត្តិលាក់ទុក ពេលស្ដេចចៅនោះ ដឹងទី តាំងកន្លែងទុកទ្រព្យសម្បត្តិនោះហើយគាត់នឹងរៀបគម្រោងទៅលួច ភ្លាមទោះនៅក្នុងវាំងក៏ដោយ ទៅផែតការនេះហើយបានជាព្រះអង្គបានបន្ថែមការជាមទ្រព្យសម្បត្តិរបស់ទ្រង់យ៉ាងតឹងរឹងជាពិសេសដំបងវេទមន្តរបស់ទ្រង់យើងបានលួចទ្រព្យសម្បត្តិអស់ជាច្រើនកន្លែងមកហើយតែវាហាក់ដូចជាមិនគ្រប់គ្រាន់សម្រាប់យើងសោះតើឯងដឹងទេថានៅទីណាមានទ្រព្យសម្បត្តិច្រើនមហាសាលដែលលាក់ទុកទេយើងចង់លួចតែម្ដងហើយសោយសុខអស់មួយជីវិតព្រោះយើងហត់នឹងការលួចទៀតណាស់ បាទលោកម្ចាស់ខ្ញុំមិនដឹងថាកន្លែងណា ដែលមានកំណប់លាក់ទុកនោះទេប៉ុន្តែខ្ញុំដឹងថាមានវិធីអាចរកកន្លែងលាក់កំណប់នោះបានវាជាវិធីអីហើយឆប់និយាយចេញមកបាទលោកម្ចាស់ខ្ញុំស៊ើបដឹងថាមានដំបងវេទមន្តរបស់ព្រះអង្គមួយដែលរក្សាទុកនៅក្នុងរាជវាំងតើដំបងនោះអាចធ្វើអ្វីបានខ្លះឆប់និយាយត្រង់ត្រង់មកគម្រាបរាប់ខ្លាំងពេកយើងចង់ដឹង ខ្ញុំបំរុងនឹងនិយាយហើយតែលោកម្ចាស់មកនិយាយកាត់ខ្ញុំរហូតឥឡូវលោកម្ចាស់ចាំស្ដាប់ណាវាមិនមែនជាដំបងធម្មតានោះទេដំបងនោះអាចឆ្លើយសំណួរបាន គ្រប់យ៉ាងដែលយើងបានសួរវា ដូច្នេះហើយយើងត្រូវតែលួចដំបងនេះ យកមកសួរពីទីតាំងកំណប់ណាលោកម្ចាស់អឹមវាក៏ជាគំនិតល្អដែរតែរាជវាំងឥឡូវនោះដាក់សេនាការពីច្រើនណាស់ មិនងាយចូលទៅលួចបានងាយងាយទេមិនអីទេលោកម្ចាស់ខ្ញុំមានផែនទីបន្ទប់ដែលរក្សាដំបងវេទមនុស្សធានាថាមិនផ្លាត់នោះទេអឺល្អណាស់យើងនឹងបានសោយសុខទ្រព្យសម្បត្តិយ៉ាងច្រើនហើយទោះជាមួយជីវិតនេះក៏មិនអស់ដែរ នៅក្នុងរាជាណាចក្រនោះមានក្មេងប្រុសកំព្រាឪពុកម្ដាយម្នាក់ដែលដែរអនាថាគ្រប់កន្លែងហើយជីវិតក្មេងប្រុសម្នាក់នោះមិនមានគោលដៅច្បាស់លាស់ឡើយ លពូសុំផ្លែប៉ោមួយបានទេអេទេអើផ្លែប៉ោមយើងសម្រាប់លក់មិនមែនយកមកឲ្យហូបទៅទេនោះទេ តែពេលនេះខ្ញុំគ្មានប្រាក់នោះទេអីគ្មានប្រាក់យើងមិនលក់ឲ្យឡើយ អញ្ចេះចុះលោកពូចាំខ្ញុំជួយបេះផ្លែប៉មឲ្យលោកពូចុះយ៉ាងមិនដែរអើអើអើចាំពូឲ្យដោយសារអាណិតឯងជាក្មេងកំព្រាទេហើយមកជួយបេះផ្លែប៉មពូចាំពូឲ្យហូបបន្ថែមបាទអរគុណលោកពូថ្ងៃមួយស្ដេចចៅក៏បានចាប់ផ្ដើមសកម្មភាពរបស់ពួកគេ។ តើឯងបានរៀបចំហើយនៅបាទលោកម្ចាស់ម្ដងនេះមិនអោយផ្លត់នោះទេកន្លែងដែលលួចវាគឺជារាជវាំងអញ្ចឹងត្រូវធ្វើឲ្យបានម៉ត់ចត់កុំប្រហែសឲ្យសោះបាទលោកម្ចាស់លុះជប់ឡើងចៅបានចូលទៅរាជវាំងលួចដំបងវេទមន្តនោះបានសម្រាញ់មិនឲ្យសេនាវាំងដឹងបន្តិចឡើយ។ ទីបំផុតយើងយកវាបានសម្រេចហើយពេលនេះយើងនឹងមាន មាសប្រាក់ចាយមិនអស់នោះទេលោកម្ចាស់អូ បានវាហើយតើត្រូវធ្វើស្អីទៀតលោកម្ចាស់គ្រាន់តែក្រវីវាបានហើយគាត់បានក្រវីដំបងនោះហើយដំបងក៏បានបញ្ចេញអនុភាពរបស់វាអូព្រះអើយពុតជាដំបងពីទ្រង់នេះតើឯងអាចឆ្លើយគ្រប់សំណួរមែនទេ ខ្ញុំសួរដែរតើខ្ញុំមាន ប្រពន្ធពីណាដែរទៅដំបងវេតមុន ចំឡើយសម្រាប់លោកគឺខ្ញុំអាចឆ្លើយបានគ្រប់សំណួរចំឡើយលោកវិញ គឺលោកមិនមានប្រពន្ធទេ ពេលនេះលោកមិនអាចសួរខ្ញុំបានទៀតទេ ព្រោះម្នាក់សួរបានតែមួយសំណួរប៉ុណ្ណោះ វាគឺគោលការណ៍របស់ខ្ញុំ។ ពេលនោះដំបងមិនអាចឲ្យពួកគេសួរបានទៀតឡើយហា ពិតជាគួរឲ្យខឹងមែនហេតុអីក៏មិនប្រាប់យើងចឹងមកពីលោកម្ចាស់ប្រញាប់ពេកអញ្ចឹងហើយអីក៏ចឹងដែរមិនខ្លាចអត់ប្រពន្ធមែននេះឥឡូវដំបងវាឆ្លើយថាអត់មានប្រពន្ធឲ្យឆ្លាស់ចឹងទៅទោះដំបងអត់ឆ្លើយក៏គេដឹងដែរមុខដូចជាឯងចឹងឲ្យគ្មានណាគេឆ្លាញ់ទេ តិចចិត្តសិនទៅលោកម្ចាស់គ្រាន់តែរឿងប៉ុណ្ណឹងក៏មិនតាន់ខឹងអីហេតុអីក៏យើងមិនរកអ្នកផ្សេងមកសួរសំណួរទៅលោកម្ចាស់អឺត្រូវហើយតែអញ្ចឹងគេដឹងរឿងយើងហើយរឿងហ្នឹងងាយស្រួលទេលោកម្ចាស់បន្ទាប់ពីយើងសម្រេចការងារយើងហើយយើងនឹងសម្លាប់បំបិតមាត់ចោលតែម្ដង បានយើងធ្វើតាមឯចុះ និយាយហើយក្មេងប្រុសកំព្រាននោះបានដើរកាត់កន្លែងពួកគេទាំងពីរអ្នកនោះលោកម្ចាស់មានក្មេងប្រុសម្នាក់មកហើយ អញ្ចឹងហៅវាមកសួរដំបងវេទមន្តទៅអឺអសូស្ដីក្មេងតូចតើតាណាមកណាហ្នឹងខ្ញុំកំពុងតែទៅរកអ្វីញ៉ាំតើលោកមានកាអីមែនទេ តើបងប្រុសចង់បានប្រាក់មែនទេប្រាក់ខ្ញុំចង់បានហើយ តែកុំនិយាយថាឲ្យខ្ញុំទៅលួចគេណាលោកពូ មើលមកពូល្អខ្លះផងក្មេងតូច មុខពូមិនដូចចោលត្រង់ណាទេប៉ុន្តែពូមានរឿងមួយចង់ប្រាប់ គឺពូមានវិធីស្វែងរកកំណប់ក្មួយចាំតែធ្វើតាមពូទៅមិនខុសទេហើយចាំពូចែកមាសប្រាក់ឲ្យខ្លះដែរតើធ្វើយ៉ាងម៉េចទៅលោកពូក្មួយគ្រាន់តែក្រវីដំបងវេទមន្តចេះហឹម ហើយសួរថា នៅទីណាមានកំណប់ ពេលនោះដំបងវេទមន្តនឹងឆ្លើយប្រាប់ជាមិនខាននោះទេអូពិតមែនហេវាពិតជាអស្ចារ្យណាស់ត្រូវហើយ នេះជាដំបងវេទមន្តឆាប់ធ្វើវាទៅក្មេងប្រុសក៏បានក្រវីដំបងនោះ ហើយដំបងក៏បានបញ្ចេញវេទមន្តខ្ញុំជាដំបងវេទមន្តអាចឆ្លើយបានគ្រប់សំណួរ ហើយមនុស្សម្នាក់អាចសួរសំណួរខ្ញុំបានតែមួយសំណួរប៉ុណ្ណោះហេតុអីពេលយើងសួរមិនមិន ប្រាប់មុនអញ្ចឹងពិតជាគួរឲ្យខឹងមែនអឺខ្ញុំសួរសំណួរថាតើទីណាដែលមាន កំណប់ដ៏ច្រើនមហាសាលនោះសូមធ្វើដំណើរទៅមាត់សមុទ្រហើយនិយាយថាអបប្រកាដប្រា ពេលនោះអ្នកទាំងអស់គ្នានឹងដឹងហើយពួកគេទាំង3នាក់បានទៅមាត់សមុទ្រទៅតាមអ្វីដែលដំបងវេទមន្តនោះបានប្រាប់ក្មេងប្រុសនោះបាននិយាយថាអប្រាកាត់អប្រាបន្ទាប់ពីនិយាយហើយវេទមន្តក៏បានកើតឡើងមានកោះមួយដែលសម្បូរទៅដោយរូងភ្នំបានផលឡើងពីផ្ទៃសមុទ្រហើយមានទូកបីសម្រាប់ពួកគេជិះទៅកោះនោះ ក្តីស្រមៃយើងខ្លាចជាការពិតហើយពួកគេបានជិះទូកចូលរូងភ្នំនៃកោះនោះលោកម្ចាស់រូងភ្នំនេះពិតជាគួរឲ្យខ្លាចមែនវាគួរខ្លាចចឹងហើយឯងធ្លាប់ឃើញទេមានរូងភ្នំឯណាសុកសុកស្រាប់តែចេញមកចឹងទេពួកគេទាំង3ក៏បានទៅដល់កន្លែងទុកទ្រព្យសម្បត្តិនោះ អូព្រះអើយ តាំងពីកើតមកមិនដែលបានឃើញមាសប្រាក់ច្រើនយ៉ាងនេះទេ យើងនឹងប្រមូលយកវាទាំងអស់ឈប់សិនលោកតើលោកប្រមូលយក វាទៅ យ៉ាងម៉េចបើនៅក្នុងរូងភ្នំនេះពិបាកធ្វើដំណើរយ៉ាងហ្នឹងយើងដឹងហើយ មិនបាច់ប្រាប់យើងទេអូអូប៉ុន្តែឯងកុំស្រមៃអីសោះថាវាមានចំណែករបស់ឯងជាមួយនឹងមាសប្រាក់ទាំងអស់នេះនោះនេះណែ ឯងយកដៃមាសនេះមួយនឹងវាគ្រប់គ្រាន់សម្រាប់ឯងទៅហើយឯងឆាប់យកវាហើយចាក់ចេញទៅព្រោះយើងមិនទាន់បដូរចិត្តបានខ្ញុំយកក៏បានដែរក្មេងប្រុសមិនលោភលន់ដោយចៅទាំង3នោះឡើយគាត់បានគិតថារូបចម្លាក់ដៃមាសមួយនឹងវាគ្រប់គ្រាន់សម្រាប់គាត់ទៅហើយគាត់បានចាក់ចេញពីរូងភ្នំនោះដោយសវត្ថិភាពចំណែកឯចៅ ទាំងពីរនាក់នោះពិតជាលោភលន់ខ្លាំងណាស់ បានដាក់មាសប្រាក់នោះទៅលើទូកដែលពួកគេជិះស្ទើរតែលិចទៅហើយស្រាប់តែពេលនោះរូងភ្នំបានរំជួយលិចទៅវិញបន្តិចម្ដងបន្តិចម្ដងអូរូងភ្នំរំជួយរុកលិចទៅហើយហេតុអីបានជាទូកនេះជឿនម្លេះអូអូជួយអបជួយផងលោកម្ចាស់ពេលនេះពួកយើងមានគ្រោះថ្នាក់ហើយជួយផងជួយផងជួយផង ដោយសារតែភាពលោភលន់របស់ពួកគេមិនប្រមាណខ្លួនជាហេតុធ្វើឲ្យពួកគេបាត់បង់ទាំងអាយុជីវិតនិងមានប្រាក់គ្មានសល់បន្តិចសោះឡើយ។